កំសុកពេកហើយពូម៉ៅដាច់ចិត្តទំលាយពីជីវិតរស់នៅរបស់ខ្លួន ក្រោយពីចែកផ្លូវជាមួយអតីតភរិយាដោយរៀបរាប់ថាប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះ ជាមួយអតីតភរិយាអ្នកស្រីត្រីដាណារួចមកពូម៉ៅបានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញពលពេញ ដោយក្តីសុខដោយ ពេលខ្លះឃើញលោកជិះម៉ូតូដើរហើរធម្មតា បើទោះជាបច្ចុប្បន្នលោកនៅតែមានឡានទំនើបជិះក៏ដោយចុះងាកមកការហូបចុកវិញក៏សាមញ្ញដែរដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ស្រាប់ម្ហូបពីសពេញតុតែនៅពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញពេលខ្លះក៏ធ្វើម្ហូបខ្លួនឯងហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់ជាក់ស្ដែងកាលពីពេលថ្មីថ្មីកន្លងទៅនេះពូម៉ៅបានបង្ហោះរូបថតពីសញ្ញលឹក ដោយមួយសន្លឹកជារូបមហូបយ៉ាងសាមញ្ញនិងមួយសន្លឹកទៀតជារូបថតរបស់ខ្លួន នៅ ពីមុខទេសភាពដ៏ស្រស់ត្រកាលបង្ហប់ជាប់ជាមួយរូបថតទាំងនេះពូម៉ៅបានដាក់ caption ថាជីវិតសាមញ្ញហូបមហូបសាមញ្ញត្រឹមមួយថ្ងៃ3ពេលអាចរស់បាន លើពីនេះដោយសារតែមានអ្នកចង់ដឹងពីការរស់នៅរបស់លោកបន្ថែមទៀតនោះពូម៉ៅបានបង្ហោះវីដេអូមួយនៅលើកេណនី TikTok របស់ខ្លួន កាលពីយប់ថ្ងៃទី19ខែសីហា ដោយរៀបរាប់ពីជីវិតរបស់ខ្លួនពេលរស់នៅជាបុរសពូម៉ាយនោះពូម៉ៅបានរៀបរាប់ថាខ្លួនរាល់ថ្ងៃនេះរស់នៅបាន មានអាហារដូចជាពងទាស្ងោ បបរម៉ាក់ដាំឲ្យញ៉ាំជាមួយត្រីប្រៃលោកថាជីវិតខ្លួនរាល់ថ្ងៃនេះតែប៉ុណ្ណឹងមិនមានអ្វីអស្ចារ្យនោះទេលោកបន្តថា អញ្ចឹងបងប្អូនមួយចំនួន ដែលគិតថា ពីមុនខ្លួនធ្លាប់តែហាយសូជិះឡានទំនើបទំនើប តែឥឡូវខ្លួនមានតែប៉ុណ្្នឹងឯងទោះជាយ៉ាងណាវីដេអូនេះក្រោយពីបង្ហោះរួចពូម៉ៅដែលហៅខ្លួនឯងថាជាបុរសចិត្តធ្ងន់នោះ បានលុបចោលវិញហើយ តែនៅតែត្រូវបានគេសេវទុកមុនលោកលុបចោលដដែលចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ